បាទសួស្តីអ្នកទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំមានរឿងមួយដែលហួសចិត្តមែនតើបងប្អូន បាទតកតងទៅនឹងគណនី YouTube របស់ខ្ញុំគឺត្រូវបានគេ hack បាត់ហើយបងប្អូនណាឃើញស្រាប់ហើយគឺ AK2 Comedy ឥឡូវគឺដាក់ line new បាទអញ្ចឹងខ្ញុំសូមបញ្ជាក់គឺសម្រាប់ account នឹងគេ hack បាត់ហើយណាហើយឥឡូវខ្ញុំកំពុងតែដោះស្រាយប៉ុន្តែមិនដឹងថាបានឬមិនបានទេបើសិនជាបានមិនបានគឺខ្ញុំនឹង ប្រាប់អ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតហើយសង្ឃឹមថាអ្នកទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នពីព្រោះឥឡូវហ្នឹងមុខងារ Two Vector គឺបែរជាអត់មានប្រសិទ្ធភាពអឺជាក់ស្ដែងគឺបាទនេះគឺមិត្តភ័ក្ដិរបស់ខ្ញុំគាត់ផ្ញើមក YouTuber នៅស្រុកគេល្បីមួយដែលមានអ្នក subscribe គាត់រាប់លាន បាទត្រូវបានគេ hack ដោយអឺគាត់ប្រើមុខងារ Two Vector ដែរប៉ុន្តែ នៅតែគេ hack បានណាបាទអញ្ចឹងករណីរបស់គាត់ គឺដូចរបស់ខ្ញុំសុតតែម្ដងណា របស់ខ្ញុំគឺមានការការពារតាក់ទងជាមួយនឹង True Vector ហ្នឹងគឺខ្ញុំដាក់ច្រើនបាទហើយយើងប្រើ ប្រាស់មករាប់ឆ្នាំហើយប៉ុន្តែ កាលពីម្សិលមិញគឺមានការអឺចង់និយាយថាគេ hack បានតាំងពីម្សិលមិញប៉ុន្តែខ្ញុំរវល់បាទហើយខ្ញុំអាចចូល password ចាស់ដដែលប៉ុន្តែខ្ញុំបែរជាលក្ខណៈថាភាំងមួយផ្លេតអញ្ចឹងណាយើងអត់បានដូរ password បាទ remove device ចោលអញ្ចឹងទេដល់អញ្ចឹងទៅព្រោះខ្ញុំគិតថាមុខងារ Twitter ហ្នឹងទោះបីជាគេមានអឺ password របស់យើងក៏គេអាចអត់អាចចូលបានអញ្ចឹងណាយើងនឹកឃើញអញ្ចឹងក៏យើងអត់បានដូរ password ស្រាប់តែថ្ងៃហ្នឹងគឺ log out អូតូតែម្ដងណាហើយនៅពេលដែលខ្ញុំចូលទៅក្នុង Gmail របស់ខ្ញុំហ្នឹងគឺយើង forgot ក៏អត់បានគេ block អត់ឲ្យយើង forgot កើតទៀតអញ្ចឹងបានន័យថាអ្នកដែលគាត់យកទៅនេះមិនមែនជាអ្នកធម្មតាទេមិនដឹងថាញាខ្លីគឺគាត់ខ្លាំងខាងផ្នែកដើរធ្វើចឹងចឹងហ្មងណាហើយខ្ញុំសូមបញ្ជាក់បងប្អូនទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅបងប្អូនទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នចំពោះ តាក់ទងទៅលើការលេងទិញលក់ account ឬក៏ស្អីក៏ដោយគឺអ្នកទាំងអស់គ្នាត្រូវដាច់ខាតគឺត្រូវតែតាក់ទងមកលេខទូរស័ព្ទដៃខ្ញុំពីខ្សែ015និង031ហ្នឹងណាបាទឬក៏អាច Telegram ក៏បានដែរ Telegram គឺ031របស់ខ្ញុំនឹងឯងអញ្ចឹងខ្ញុំបញ្ជាក់ហើយបើសិនជាមានបញ្ហា គឺខ្ញុំអត់ទទួលខុសត្រូវទេពីព្រោះបច្ចុប្បន្នគឺវាពិបាកខ្លាំងណាស់តាក់ទងជាមួយនឹងការ hacker ឥឡូវគឺខ្លាំងជាងមុនបាទអញ្ចឹងខ្ញុំឲ្យមើលរូបនេះមិញគឺអ្នកទាំងអស់គ្នាឃើញស្រាប់ហើយបាទ អញ្ចឹងសំបីតាគេគេនៅដល់ថ្នាក់ស្រុកគេនៅតែមានគេ hack បានជាងគិតតែប៉ុណ្ណេះណាប៉ុន្តែគេអាចតាក់ទងទៅ YouTube ឲ្យដោះស្រាយបានប៉ុន្តែសម្រាប់ខ្ញុំខ្ញុំកំពុងតែរកវិធីសាស្ត្រដែរប៉ុន្តែខ្ញុំអត់តន់សុំឲ្យអ្នកទាំងអស់គ្នា report channel នេះទេព្រោះថាខ្ញុំដោះស្រាយសិននៅពេលដែលបានលទ្ធផលបែបណាគឺខ្ញុំនឹងធ្វើវីដេអូនៅវីដេអូក្រោយជាចុងក្រោយសូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នចំពោះ Gmail របស់អ្នកទាំងអស់គ្នា ពីព្រោះមុខងារ Twitter ឥឡូវគឺគេអាចបានន័យថាគេអាចរំលងមុខងារនេះបានហើយបាទ គឺខ្ញុំបើកមុខងារ Two Vector ច្បាស់ហើយ Gmail ហ្នឹងមិនដែលប្រើប្រាស់ទៅលើអ្វីនៅតែគេយកបានទៀតបាទអញ្ចឹងខ្ញុំសឹងថាដាច់ផ្ងាតែម្ដងពីព្រោះ channel YouTube របស់ខ្ញុំទឹកតែបាន pin code ហើយដកលុយបានម្ដងបាទឥឡូវត្រូវគេយកបាត់ពីមុនគឺខ្ញុំធ្លាប់មាន channel 125k subscriber គឺត្រូវបានអឺយើងជាប់ copyright តាក់ទងជាមួយនឹងបញ្ហា ខុស policy របស់ YouTube ត្រូវគេបិទ channel តែ ពេលនេះគឺខ្ញុំអត់បានធ្វើអីខុសទេប៉ុន្តែត្រូវគេ hack យកអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាជួយចែករំលែកនៅវីដេអូទាំងអស់គ្នាហើយអឺសង្ឃឹមថាអ្នកទាំងអស់គ្នាជួយខ្ញុំបាទជួយ share ទាំងអស់គ្នាដើម្បីឲ្យគ្នាយើងក៏បានប្រុងប្រយ័ត្នទាំងអស់គ្នាហើយដូចខ្ញុំប្រាប់ដដែលដដែលអញ្ចឹងបាទគឺមានបញ្ហាមានការអីគឺតាក់ទងតាមលេខទូរស័ព្ទដាច់ខាតកុំតន់ផ្ញើអីប្រទេសផ្ដាស់ពីព្រោះเพจរបស់ខ្ញុំក៏ខ្ញុំមិនអាចទុកចិត្តបានទេដែរចាប់ពីថ្ងៃនេះទៅមិនមិនអាចទុកចិត្តថា គេនឹង hack បានឬក៏មិនមិនអញ្ចឹងណា ចឹងគឺខ្ញុំអត់ទុកចិត្តទៀតទេហើយខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ចំពោះបញ្ហា Gmail ដែលប្រើមុខងារ Twitter ហើយបែរជាត្រូវគេយកបានទៀតបាទអញ្ចឹងតាក់ទងមួយ channel នេះគឺគេ hack បាត់ហើយណាហើយខ្ញុំដូចខ្ញុំថាខ្ញុំសូមដោះស្រាយពេលវេលាប្រហែលជា3 4ថ្ងៃសិនបើសិនជាបានលទ្ធផលយ៉ាងម៉េចចាំមកខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាបាទអញ្ចឹងគឺមានតែប៉ុណ្្នឹងហើយអ្នកទាំងអស់គ្នាបាទសង្ឃឹមតែអ្នកទាំងអស់គ្នាជួយ share វីដេអូនេះទៅកាន់ក្រុម share ជា public share ឲ្យបានច្រើនទាំងអស់គ្នាណាបាទ អូខេចឹងអត់មានអីច្រើនទេអ្នកទាំងអស់គ្នាជាចុងក្រោយសង្ឃឹមថាអ្នកទាំងអស់គ្នាមិនជួបបញ្ហាដូចខ្ញុំអរគុណច្រើន